ចាស់បងសើបឲ្យបានដឹងច្បាស់អូននៅក្រអមបងសើបឲ្យបានដឹងច្បាស់អូននៅក្រអម ឆ្នាំថ្មីយើងនឹងអរៀបការក្រោយចូលឆ្នាំថ្មីស្រីស្រី ស្រីនាងល្អណាស់បងលឺអស់គេល្បីស្រីនាងល្អណាស់បងមកពីចង្ងាយបងលួចសួរចាំងចាំងបងមកពីចង្ងាយបងលួចសួរចាំងចាំងបងសើបឲ្យបានដឹងច្បាស់